ប្រិមិត្តជាទីមេត្រីទីបំផុតស្ត្រីជាប្រពន្ធដើមបានចេញមុខនិយាយរៀបរាប់ទាំងទឹកភ្នែកអំពីរឿងរ៉ាវទាំងអស់ស្ដាប់ហើយគូឲ្យអាណិនប្រិមិត្តច្បាស់ជាបានទស្សនារួចមកហើយតេតងនឹងคลิปវីដេអូមួយដែលកំពុងផ្ទុះក៏ក្រៅពេចបណ្ដាញសង្គម Facebook កាលពីប៉ុន្មានថ្ងៃនេះដោយស្ត្រីជាប្រពន្ធបានតាមតន់ប្តីកំពុងដេកជាមួយស្រីនៅផ្ទះសំណាក់រហូតឈានដល់ការប្រើប្រាស់អំពើហិង្សាថែមទៀតផង។ ករណីនេះត្រូវបានមហាជនស្ទើរតែពេញមួយប្រទេសកំពុងផ្ទុះការវេញែកបន្ទាប់ពីស្ត្រីជាប្រពន្ធបានប្រើអំពើហិង្សាវាយដំយ៉ាងចាស់ដៃទៅលើស្រីស្នេហ៍របស់ប្តីទាំងអាក្រាតកាយរួចថតបង្ហោះផ្អើលបណ្ដាញសង្គម Facebook ដោយមិនព្រម ទុកឲ្យច្បាប់ជាអ្នកដោះស្រាយទន្ទឹមគ្នានេះផងដែរនាយប់ថ្ងៃទី13ខែកុម្ភៈឆ្នាំ2023តាមរយៈការ live video នៅលើគណនី Facebook មួយដែលមានឈ្មោះថា Kathleen Cambodia ស្ត្រីជាប្រពន្ធដើម បានចេញមុខបកស្រាយថាតាមពិតទៅរឿងនេះបានកើតឡើងតាំងពីថ្ងៃទី8ខែមករាមកម្លេះហើយទើបតែមកផ្ទុះនៅពេលថ្មីថ្មីនេះដោយសារអ្នកទាំងពីរនៅតែបន្តលួចដើរលេងជាមួយ គ្នាទើបបានជារូបនាងប្រពន្ធដើមដាច់ចិត្តបង្ហោះទៅតែម្ដង។ ស្ត្រីជាប្រពន្ធដើមបានបញ្ជាក់ឲ្យដឹងទៀតថាអ្នកទាំងពីរបានលួចតាក់ទងគ្នារយៈពេល1ឆ្នាំមកហើយហើយរូបនាងក៏ធ្លាប់បានឆាតទៅស្រីស្នេហ៍ឲ្យឈប់តាក់ទងប្តីរបស់ខ្លួនជាច្រើនលើកជាច្រើនសារមកហើយដែរតែដល់ពេលចុងក្រោយក៏ចាប់បាននៅផ្ទះសំណាក់ទាំងពីរអ្នកតែម្ដងតើចិត្តជាប្រពន្ធអ្នកណាទប់កំហឹងបាន ដោយបានប្រើធរត្រជាក់រួចហើយឆាតទៅប្រាប់ស្រីស្នេហ៍នោះកុំឲ្យបន្តតាក់ទងប្តីរបស់ខ្លួន។ តាក់តងប្រាប់ជាច្រើនលើកជាច្រើនសារប៉ុន្តែបែរជាចាប់បាននៅលើក្រែបែបនេះចិត្តជាភរិយាតាមតននឹងភ្នែកត្រូវតែប្រើអំពើហិង្សាបែបនេះហើយប្រពន្ធដើមមានកូន2ក្នុងអាយុ27ឆ្នាំរៀបការជាមួយប្តីរយៈពេល10ឆ្នាំតាមតមប្តីមានស្រីចិត្តជាប្រពន្ធព្រោះក្តីស្រឡាញ់បានឆាទៅសួរស្រីប្តីថាអូនតាក់ទងគាត់មានដឹងថាគាត់មានប្រពន្ធកូនអត់ស្រីវាឆ្លើយថាវាអត់ដឹង ប្រពន្ធដើមក៏ឲ្យវាដកខ្លួនតែវាថាមិនឈប់តាក់ទងប្តីគេ មិនបានប៉ុន្មានប្រពន្ធក៏ចាប់បានម្ដងទៀតវាក៏សន្យា ជាលើកទី2លើកទី3ដែលចាប់បាននេះគឺនៅថ្ងៃដែលថតវីដេអូដែលជាថ្ងៃកើតហេតុមុនប្រពន្ធចូលទៅក៏បានហៅប៉ូលីសមកដែរតែដោយសារអារម្មណ៍ជាប្រពន្ធតប់មិនជាប់ក៏ចូលទៅមុនហេតុការដូចនៅក្នុងវីដេអូអញ្ចឹងហើយក្រោយមកបានប៉ូលីសមកដល់ក្រោយក៏នាំគ្នាទៅនិយាយគ្នាក្នុងប៉ុស្តិ៍ ប្រពន្ធដើមជិះទៅ តែប្តីនិងស្រីមិនបានចូលខ្លួនប្រពន្ធបានព្យាយាមសម្រួលនិងចរចាជាមួយប្តីគ្រាន់តែសុំដីដាក់ឈ្មោះកូនទុកឲ្យកូនកូននៅហើយឲ្យប្តីចេញសងបំណុលរួមគ្នាចំនួន3000ដុល្លារតែប្តីមិនព្រមដោះស្រាយនាំមីស្រីនោះជិះម៉ូតូដើរលេងទៅកំពង់សោមដោយប្រពន្ធឈឺចាប់ពេកចូលខ្លួនដោះស្រាយក៏មិនចូលហើយមីស្រីនោះវាបោះសម្ដីថាយកអាប្រុសនឹងតល់តែបាន ទើបប្រពន្ធដើមសម្រេចចិត្តផុសវីដេអូជាសាធារណៈម្នាក់ម្នាក់ដៀលថាប្រពន្ធគ្មានភាពថ្លៃថ្នូរចោះស្រីដែលយកប្តីគេវាមានតម្លៃថ្លៃថ្នូរឬក៏យ៉ាងណាខ្ញុំមើលវីដេអូម្ដងហើយម្ដងទៀតទង្វើប្រពន្ធដើមមិនខុសដល់ឋានៈសម្រាប់មនុស្សទេ ហើយបើស្រីវាមានគេខ្មាស់វាក៏មិនស្រាតចំហឲ្យប្តីគេដែរហើយក្នុងវីដេអូនេះបើវាមិនកំពុងធ្វើគ្នាជាមួយប្តីគេក៏វាមិន តរូបស្រាតនៅក្នុងវីដេអូនោះដែរមនុស្សមានការគិតខុសគ្នាព្រោះការរស់នៅក្នុងសង្គមនិងការរៀនសូត្រតែអ្វីដែលដូចគ្នាគឺការឈឺចាំ caption អំពី Facebook មានឈ្មោះថាពេញ ចាគណនីដែលមានឈ្មោះថាពេជ្រធ្វើការជជែកវែកញែកអស់ប្រាប់អំពីមូលហេតុដល់ថ្នាក់ប្រពន្ធទៅវ័យស្រីកំណាន់របស់ប្តីដល់បន្ទប់